ខឹងគេធ្វើបាបខ្លួនឯងកំហឹងដុតខ្លួនអ្នកឲ្យក្តៅក្រហាយ មានអ្នករឹងត្អឹង បិទទ្វារការរីកចម្រើនកុំបណ្ដោយឲ្យអកុសល ដឹកនាំជីវិតអ្នកឡើយ ក្តៅកាយទៅរោគទឹក ក្តៅចិត្តទៅរកធัวអន់ចិត្តខឹងចរណែនស្ដាយភ័យជាមេរោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកកុំបង្កើតរឿងដែលមិនទាន់កើតឡើងហើយដេកកើតទុកឡើយ។ ដោយចេះព្រមតាមសមត្ថភាព ដែលអ្នករកបាន ជីវិតមិនសូវលំបាកទេ តាមដានចិត្តអ្នកជានិច្ចកុំបណ្ដោយឲ្យវាគិតរឿងអត់ប្រយោជន៍ច្រើនពេកមនុស្សទុនខ្សោយចាញ់ពាក្យបញ្ជោ គ្រប់គ្នាសុទ្ធតែចង់បានសុខកុំធ្វើអាក្រក់ដាក់គ្នាអីបើចង់សុខកុំចង់ឲ្យអ្វីៗបានដូចចិត្តអ្នក គ្រប់រឿងឡើយរៀនព្រមខ្លះទៅ ទំនិញអាចរកទិញបាន តែពេលវេលាទិញមិនបានទេរៀនប្រើវាឲ្យបានប្រយោជន៍ច្រើនសន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើនកុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់ម្នាក់មិនដូចគ្នាទេ កុំចង់តែបានពីគេពេករៀនឲ្យខ្លះផង គេមិនចូលចិត្តមនុស្សកំណាញ់ទេ អ្នកមិនអាចធ្វើផែនដីឲ្យរៀបស្មើដោយកន្ទេលទេ អ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេកុំត្រជាសកុំលួតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថា ទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុក្ខអ្វីអ្វីមិនទៀងទេកុំប្រកាន់មមពេកប្រយ័ត្នមានទុក្ខខ្លាំងឡានថ្លៃតែចរិតមិនថ្លៃ នៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេ បើពូកែចរណែននឹងទាយគ្នា ការងារមិនចម្រើនទេបើគេខឹងអ្នក ហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រពនិងរៀនធัวត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើ នឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេ តែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់អន់ប្រាប់ខ្លួនឯង អ្នកនឹងคล้ายជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹម ជាបាតគ្រឹះនៃភាពជោគជ័យុំគ្រាន់តែចង់អួតគេ ហើយនិយាយកុហកគេឡើយ។ កុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយ ឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុកក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេក វាជារឿងធម្មតានៃជីវិតទេ អ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទា កូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេ ធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើន និង ធ្វើការជាមួយគ្នាបានយូរ ធ្វើការងារធំ ត្រូវចេះគ្រប់គ្រងកំហឹងសម្រាប់ចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិន សំនិយាយហូបអាហារគីមីច្រើន អ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើន អ្នកនឹងកើតទុកច្រើន បើយើងជួយគេអស់លទ្ធភាពហើយ តែនៅតែជួយមិនបាន អ្នកត្រូវចេះព្រមមិនដូច្នោះទេ អ្នកនឹងមានទុកមិនខាន។ រំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយ ព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អ បើគេខឹងគេដុតខ្លួនគេ ហើយបើអ្នកខឹងគេវិញ អ្នកក៏ដុតខ្លួនឯងដែរ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើន ពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងុំចរណែនគេអីគ្មានបានអីផង បាន តែក្តៅក្រហាយឥតប្រយោជន៍ កុំអុចអាលឲ្យគេឆ្លោះគ្នា បាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេ ស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកគ្មានអ្នកណាចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅឆាប់ចប់រឿង ំទឹះច្រើនពេកពិបាកតែខ្លួនឯងខឹងច្រើន ឆ្លោះច្រើនចម្រើនទុក្ខបើគិតទៅ ចេញមាសចេញប្រាក់ចាំគិតឲ្យច្រើន។ ចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកັບប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតកុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរសរសើរឲ្យគេឮគ្រប់គ្នា បើបន្ទោសរកកន្លែងណាស្ងាត់បើដាស់តឿនគេ ត្រូវមើលពេល តាំងចិត្តឲ្យល្អហើយនិយាយឲ្យពីរោះស្ដាប់ផងបើអ្នកចង់សុខត្រូវទម្លាប់ គិតរឿងល្អល្អនិយាយរឿងល្អល្អរំលឹករឿងល្អល្អសេពគប់មនុស្សល្អរៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អ មានមេត្តាកុំចំណែនគេកុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេក លោភលន់ពេកកុំប្រកាន់ខ្លួនពេកកុំសូវមើលរឿងក្តៅក្រហាយកុំមើលទោសគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្ត កុំភ័យពេកអីភ័យពេកទៅ បានតែកើតទុក គ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផង ហើយបាបទៀត កុំយកកំហឹងជាម្ចាស់ ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់ បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀត។ មានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុកពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេ យកឈ្នះកំហឹងក្នុងចិត្តអ្នក ប្រសើរជាងឈ្នះគេដោយកំហឹងរៀនសบายចិត្តនឹងអ្វីដែលអ្នកមាន អ្នកនឹងមិនសូវកើតទុកពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេ ធ្វើទានជួយសង្គ្រោះអ្នកដតីបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អល្អរឿងត្រូវត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្ត គ្មានអ្នកណាជៀសផុតពីការនិន្ទាទេ សំបីតែប្រពុតកុំសូវយក ពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំ សម្រាប់ខ្លួនអ្នកនិងអ្នកជំនាញខ្លួន កុំមួម៉ៅនឹងរឿងដែល អ្នកធ្វើមិនកើតអី ប្រឹងធ្វើរឿងណា ដែលអ្នកអាចធ្វើបានរោគទ្របរោគវិជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខ កុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះទៅទើបធ្វើការជាមួយគ្នាបានយូរកុំទម្លាប់បន្តបង្អាប់គេហើយលើកសរសើរខ្លួនឯងគេមិនចូលចិត្តទេរាប់អានមិត្តភ័ក្តិត្រូវតែហ៊ានលះបង់ខ្លះទើបរាប់អានបានយូរ សម្លាប់កំហឹងចោលទើបរស់នៅបានសុខបើខ្ចីហើយសងសឹមឲ្យខ្ចីបើខ្ចីមិនសងទេកុំឲ្យខ្ចីអីមានសទ្ធាប៉ុន្មានឲ្យប៉ុណ្ណឹងទៅ ពេលគេធ្វើត្រូវចេះសរសើរខ្លះផងកុំប៉ិនតែខាងបន្ទោសពេក